សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះសាក់ Walker ហើយខ្ញុំ ជា អ្នកឌូដែកម្នាក់ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែលអ្នកទាំងអស់គ្នា បានស្គាល់ថាខេត្តកំពង់សោមអ្នកទាំងអស់គ្នា ទឹកសុទ្ធតែខ្ញុំហូបមួយកេះមាន តម្លៃ8ដុល្លារប៉ុន្តែវាមិនមែនត្រឹមតែជាទឹកសុទ្ធតែមួយមុខនោះទេដែលខ្ញុំទទួលបានអ្វីដែលខ្ញុំទទួលបានមួយទៀតនោះគឺសម្បកដបខ្ញុំអាចយកវា ទៅឆ្នៃ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានហើយនេះក៏ជាចំណែកដែលយើងធ្វើល្អគឺយើងមិនបានបោះចោលសម្រាមផ្លាស្ទិកហើយថ្ងៃមិញនេះដែរខ្ញុំបានរៀបចំកន្លែងលក់ដូររបស់ខ្ញុំឲ្យមានរបៀបរៀបរយចង់ដឹងថាតើខ្ញុំ creative ក្នុងការរៀបចំកន្លែងប៉ុណ្ណាតោះសូមតាមដានទាំងអស់គ្នា ថាយើងបិទស្កុតអត់កើតទេយើងឥឡូវយើងបដូរវិធីយើងយកអានេះយកមកកឹបតែម្ដងបាទហើយបាទដាក់មកមានប្រមាណខ្លះ3000ណាត្រូវថា3000តាមលំដាប់លំដោយវាឆ្វេងទៅស្ដាប់ អានេះ1500អានេះ1000នេះ2005ត្រូវហើយគឺមានរបៀបទេបងប្អូនពីតូចទៅធំ ពីតូចមកធំឥឡូវនេះយើងនឹងយកវាទៅដាក់នៅកន្លែងនេះតូចទៅធំ អញ្ចឹងទៅវាស្រួលទេបងប្អូនស្រួលស្រួលក្នុងការយើងរស្រួលយើងមើលអខ្ញុំត្រូវការទិញអាឡូអអាឡូអីគេបងអាឡូអអាឡូរុញដែកពីទូចទៅធំអាឡូរុញចាំងបដាអីអីពីទូចទៅធំវាស្រួលអញ្ចឹងអានេះវិសវិសក៏យើងដាក់អញ្ចឹងដែរនេះម៉ុន2ម៉ុនកន្លះ2ហ៊ុនកន្លះ3ហ៊ុនអានេះវិសអីអីស្រួលស្រួលស្រួលមែនតើ តាកេនេះ6លីនេះដូចជាមិនមែន6លីអា8លីនេះក៏មិនមែន8លីដែរអានេះ10លី អានេះ10លីនេះតាមពិតទៅ12លីអា14នេះ16ប៉ុន្តែគេហៅអានេះ14អានេះ10អានេះ8អានេះ6ហៅតាមគេទៅ ស្ដីហ្នឹងហើយអ្នកទាំងអស់គ្នាថា ទូដាក់សម្ភារៈឬបន្ទប់ទឹកនេះដែរគឺយើងត្រូវបានដាក់ដោយឡែកវាមួយទូតែឯងតែម្ដងដើម្បីជាការងាយស្រួលតែជនគាត់មកមើលបាទគាត់មកមើលហើយស្រួលយើងរកឲ្យភ្ញៀវដែរ វាស្រួលអីនៅលើនឹងមានទាំងអស់គឺនេះជា សម្ភារៈផ្ទុកទឹកគឺនៅនឹងទាំងអស់តែម្ដងហើយសម្រាប់ធ្នើដៃនេះដែរយើងមានដាក់តាំងដូចជាផ្លែកាត់ស្កុតបាទម៉ែតស្កុតភ្លើងកាវហើយអំពូលភ្លើង ជាច្រើនមុខយ៉ាងសម្បូរបែបមែនតែនអូខេអ្នកទាំងអស់គ្នាមិញយើងរៀបចំឲ្យបាយវ៉ាន់នៅកន្លែងមួយហើយហើយឥឡូវពោះជីទាញកង់យកមកជីនៅក្រោយផ្ទះឆ្កែដេញព្រុសបាយបាយព្រុសមកដេញដេញទៀតនោះខ្លាំងហ่ะ អ្នកប្រូលៀបខ້ອຍផ្ទះ Come back អូអ្នកនេះមើលថ្ងៃលិចនេះណោះថ្ងៃរៀបលិចស្អាតមែនតើក្បែរមាត់ទឹកចាំងចាំងកប់សេរី Hello ទឹកនេះឡើងជាងដងកាលមុននៅទៀបជានេះមាននប់មកតង់ទៀត នោះមាន គេស្ទូចត្រីកន្លែងហ្នឹងកន្លែងជាអ៊ីម្នាក់ដែលការពីទឹកឡើងខ្លាំងគាត់នៅវងសោមហូរគាត់ហូរតាមនឹងឯងនេះអ្នកទាំងអស់គ្នាដឹងអ្នកទាំងអស់គ្នាមើលឃើញអត់ទេអាកន្លែងកន្លែងនេះគឺជាទំនប់ទៀតនេះឃើញទេអាហ្នឹងទំនប់ទៀតនេះទំនប់អញ្ចឹងទំនប់ហ្នឹងការវីដេអូមុនខ្ញុំថតវីដេអូអង្គុយអាំងថៃឯនៅហ្នឹងចុះទៅឈរនោមនៅកន្លែងនេះបានទៅឥឡូវលេចបាត់ អូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានមកដល់ផ្ទះវិញហើយមកវិជីបានមកជុំដែរចិត្តដែរទេអឺជីបាទអរគុណ What What the fuck អឺអាប្រាំងនេះអែមែនតើអឺពេលដែលវាចាប់ប្រាំងវានឹងភ្លឺអូតូដូចម៉ូតូអញ្ចឹងបងប្អូន